សូមអរគុណអេមកដល់ពេលនេះយើងនៅតែអះអាងថាបរដ្ឋខ្មែរយើងទៅចូលរួមក្នុងទិវាសិទ្ធិនារីកាលពីថ្ងៃ8មិនិនាឆ្នាំ2022នេះគឺជាការបំពេញកាតព្វកិច្ចដ៏ត្រឹមត្រូវរបស់គាត់ចំពោះរដ្ឋធម្មនុញ្ញនិងច្បាប់នានារបស់ប្រទេសវៀតណាមដូច្នេះ បងត្រូវចាំច្បាស់ថាបងមានសិទ្ធសិទ្ធរបស់បងត្រូវបានការពារដោយច្បាប់អន្តរជាតិណាខ្ញុំសូមនិយាយម្ដងទៀតបងស្រីមិញឈ្មោះអីឈ្មោះឈ្មោះវិនអញ្ចឹងហ៎បណ្ឌិនវិនដិនណាបាទអញ្ចឹងខ្ញុំសូមផ្ញើសារនេះជូនដល់បងស្រី xôm bùng smart đây là cả bình tĩnh lên ណា bình tĩnh lên không có gì xảy ra tất cả đấy miền ấy các tê viên xã hữu của chị được về bảo vệ về pháp lý và chính sách miền đây tha bắp សិទ្ធិសិទ្ធិនារីរបស់បងត្រូវបានការពារដោយច្បាប់របស់វៀតណាមដោយច្បាប់ធម្មនុញ្ញរបស់វៀតណាមនិងដោយច្បាប់អង្គការសហប្រជាជាតិណាដោយខ្ញុំប្រកាសណាខ្ញុំបានបានលើកឡើងជាហោហែខាងដើមនៅសិទ្ធជាសមរភាពនៅសិទ្ធរស់រៀនមានជីវិតនៅសិទ្ធ បូរណភាពរូបកាយនិងសិទ្ធខាងបញ្ញាស្មារតីសេរីភាពខាងសន្តិសុខតខ្លួនហើយសិទ្ធទាំងអស់នោះសួរថាបានមកពីណា គឺបានមកពីច្បាប់ការពារវា បងមិនត្រូវភ័យមិនត្រូវខ្លាចមិនត្រូវបាក់ស្មារតីរឹងប៉ាំងឡើងគ្មានអំណាចច្បាប់ណានៅក្នុងប្រទេសវៀតណាមអាចយកបងទៅឃុំ អាចដកហូតសិទ្ធនេះពីបង បានទេរាប់បញ្ចូលទាំងឪពុកនិងម្ដាយរបស់បងក៏មិនអាចបដាច់សិទ្ធនឹងចេញពីបងបានដែរនឹងសូមទានជ្រាបនឹងនិយាយចំពោះសកម្មជនខ្មែរក្រមទាំងគ្រប់រូបមិនថានារីឬបុរសទេប៉ុន្តែបើនិយាយពីអញ្ញាធរទៅវិញខ្ញុំឆ្ងល់ដែរអា Q គាត់មិនក៏ទៀបម៉ែការយល់ដឹង ការអនុវត្ត ច្បាប់របស់ពួកគាត់ដូចក្មេងដូចក្មេងអត់មានអេស្តង់ដាអត់មានការគោរពក្នុងអត់មាន ការអនុវត្តក្នុងចរិតថ្លៃថ្នូរត្រឹមត្រូវអីសោះជួយវិភាគនិងជួយពិចារណាខ្ញុំមើលស្ថាប័នសមត្ថកិច្ចមួយរបស់រដ្ឋ ចុះបំពេញបេសកកម្មពង្រាពង្រាំងមិនឲ្យប្រជាប្រដ្ឋប្រារព្ធឡើងនៅពិធីគោរពសិទ្ធិនារីចុះមកអត់មានលិខិតអទេសនាមអត់មានឯកសន្តានអត់មានអត្តសញ្ញាណបញ្ជាក់ថាខ្លួនជាសមត្ថកិច្ចដែលត្រូវចុះបំពេញកាតព្វកិច្ចជូនជូនសង្គមអត់មានសោះហើយទៅបែរទៅជាការសរសេរលិខិតកោះអញ្ជើញ អត់មានមូលហេតុនៅ ក្នុងច្បាប់ស្តីពីនីតិវិធីព្រំតនរបស់វៀតណាមមួយចំនួនបានចែងច្បាស់ណាស់ណាជនដែលបាន ប្រព្រឹត្តធ្វើឲ្យប៉ះពាល់ដល់សន្តិភាពសាធារណៈធ្វើឲ្យប៉ះពាល់ដល់ច្បាប់ព្រំតនដូចជាសម្លាប់មនុស្សសេពគ្រឿងញៀនមនុស្សឃាតគិតទុកជាមុនលក្ខណៈទៅបានត្រូវកោះហៅដោយមន្ត្រីនគរបាលយុតិធធហើយ ត្រូវធ្វើតាមនីតិវិធីរបស់តុលាការទៀតដេកាឬក៏លិខិតកោះអញ្ជើញត្រូវដាក់នៅឲ្យចំនៃប្រធានបទបទល្មើសឃើញទេត្រូវដាក់ឲ្យចំនៃច្បាប់បទល្មើសតែឥឡូវបទល្មើសអីរំលោភសេពសន្តិវៈគឺត្រូវសរសេរឲ្យច្បាស់ហ្មងសូមគោរពអញ្ជើញនេះលោកកនៅភូមិខភូមិកនេះ វេលាម៉ោងប៉ុណ្ណេះប៉ុណ្ណេះមកកាន់កាយឡាយយើងខ្ញុំក្នុងគោលបំណងបំភ្លឺរឿងករណីរំលោភសិទ្ធិសន្តិវៈសរសេរអញ្ចឹងបានវាត្រូវតែបើលោកមិនចេះយកខ្ញុំទៅខ្ញុំស្ម័គ្រចិត្តបង្រៀនអត់យកលុយទេតែខ្ញុំជឿថារដ្ឋាភិបាលយួនបានបង្រៀនអស់លោកប៉ុន្តែអស់លោកយកច្បាប់ព្រៃក្នុងគោលបំណងមានតែពីរឯងគំរាមកំហែងបំផិតបំភ័យនិងបំបាក់ស្មារតីខ្ញុំចង់និយាយថានិយាយហើយដដែលដដែលនិយាយទៀតនិយាយហើយនៅតែនិយាយទៀត ព្រោះឲ្យលោកមិនបោះបង់អាការធ្វើខុសហ្នឹងចឹងខ្ញុំត្រូវតែនិយាយនិយាយទៀតនិយាយដល់ដែលដល់ដែលប្រាប់ថាបើអស់លោកនៅតែព្យាយាមរាំងខ្ទប់ធ្វើឲ្យយើងតល់ច្រកយើងនឹងមានវិធានការប្តឹងអស់លោកហើយប្តឹងហើយមិនសានេះគេអាចកោះហៅប្រមុខរដ្ឋអស់លោកយកទៅបំភ្លឺហើយតែខ្ញុំសូមបញ្ជាក់រឿងប្តឹងនោះប្តឹងផ្ដាល់វាជាជំរើសចុងក្រោយទេខ្ញុំចង់បញ្ជាក់ពីចំពោះលោកថាស្មារតីអំពីស្មារតីរបស់ខ្មែរក្រម អស់លោកធ្វើបាបយើងក្រុមយើងខ្លាំងប្រជាជាតិយើងរឹតតែមានឱកាសនៅចំពោះអន្តរជាតិឥឡូវឃើញស្រាប់ហើយខ្ញុំមិនបាច់យកអីវែងឆ្ងាយយកមកឧទាហរណ៍ទេខ្ញុំសូមលើកឧទាហរណ៍តែ3ខែកន្លងមកហ្នឹងថ្ងៃពីថ្ងៃ10ធ្នូ2022មកដល់ថ្ងៃ8មិនិនាឆ្នាំ2023បងថាជួយបោកឲ្យខ្ញុំមកបានបានខែហើយបាន3ខែបោកទាំងខែដើម4ខែចុះ យើងសរុបឃើញថាយើងបានរកឃើញថា បរដ្ឋខ្មែរក្រមចូលរួមទីវាសិទ្ធិមនុស្សអន្តរជាតិ10ធ្នូកាលពីខែធ្នូឆ្នាំ2022មានចំនួនប្រមាណអ្នកអត់លើសពី20ទៅ30នាក់ទេមិនអញ្ចឹងទេតាមដែលក្នុងវីដេអូខ្ញុំបានតាមដានស្រាវជ្រាវឃើញថាមិនលើសពី20 30នាក់ប៉ុន្តែ3ខែទេកន្លងផុតទៅ3ខែទេទីវាសិទ្ធិមនុស្សអន្តរជាតិមានមនុស្សចូលរួមរហូតដល់ជាង60នាក់ នឹងហើយលទ្ធផលដែលឲ្យលោកប្រឆាំងមួយខ្មែរក្រោមណាខ្ញុំប្រាប់បើឆ្លាតកុំធ្វើទុកបុកម្នេញលើខ្មែរក្រោមដង្ហែតាមពួកគាត់ហើយនឹងធ្វើកិច្ចសហប្រតិផ្ដល់កិច្ចសហប្រតិបត្តិការជាមួយពួកគាត់ទៅប្រហែលជាការបោះពួយទៅមុខនៃដំណើរទៀមទាសិទ្ធស្វ័យសម្រេចជោគវាសនាខ្លួននៅខ្លួនឯងនោះវារៀងយឺតតែបើអស់លោកប្រព្រឹត្តគម្រាមកំហែងបំផិតបំភ័យណា ធ្វើទិរណកម្មផ្លូវចិត្តធ្វើទិរណកម្មផ្លូវកាយស្មើនឹងអស់លោករុញនាវាទៀមទាសិទ្ធស្វ័យសមាជជោគវាសនាខ្លួន ដោយខ្លួនឯងក្រមឆាត់សហព័ន្ធខ្មែរកម្ពុជាក្រមពិភពលោកនេះខ្ញុំសូមជម្រាបខ្ញុំកាលណាមានតែពាក្យពេចន៍មួយចំនួន នឹង ទេ ដើម្បីដាស់ស្មារតីយុវជនយើងទាំងអស់ដើម្បីឲ្យពួកគាត់